យកក្លិនទៅអង្ហើយមិនគួរឡើយឲ្យក្លិនឃ្លាតពីស្នេហ៍ជាតិនេះសូមគុំអើ ស្រូបអូនដូចជាស្រលតបកាបងជាភូមិរាស្រងក្លិនកលយានចិត្តបេះដូងបងនេះមិនដែលចង់ព្រាត់ប្រានមិននឹកស្មានកម្មព្យាបាទឲ្យប្រះព្រាត់ហើយខលមួយដែលបងសូមអភ័យទុំអូនជាស្ដីចត់បងតិចដីមិនតមាត់មួយជំហានដើរចេញក៏បងមិនខឹងខាត់ រឿងសន្មតឲ្យស្នេហ៍ពេញចប់ទាំងអាឡ័យសូមយកស្នេហ៍ពីជាតិមុនលៀងគំនុំក្នុងជាតិទីងចិត្តមានអ្នកលៀងបាបឲ្យជ្រះផ្សះផ្សាសាងស្នេហ៍ជាតិថ្មីសូមយកស្នេហ៍ពីជាតិមុន ដាក់ថ្នមអូនឲ្យយល់នៃសូមលោកកៃបង្ហាញពីកៃឲ្យស្នេហ៍នឹងបងឆ្លងឆ្លងទុក្ខខា យកចិត្តស្នេហ៍ពីជាតិមុនតាមគបអង្គក្នុងជាតិនេះខំដេកខ្លះរំងាប់លៀងកុំឲ្យហួរទៅចង់ជុំសោកតាតែដងអូនបង ជាតិមុនតាមពណ៌អូនក្នុងជាតិនេះក្នុងដេចខ្លះរឿងវត្តនេះទៅឲ្យហួនទៅចំជុំសោកាតែដងអូនក៏សុំថែក្នុងក្លឹមសារដោយក្លឹមកាជាតិណាណាក៏សូមប្រាថ្នារក្សានឹងចិត្តស្មោះនៃស្នេហ៍លូសូព្រៀបរូបអូនដូចជាស្រទាប់កាមកជាភូមិរាស្រងក្លិនក៏លា ចិត្តបេះដូងបងនេះមិនដែលចង់ព្រួតប្រានមិននឹកស្មានកម្មព្យាបាទឲ្យប្រះព្រួតហើយផងមួយដែលបងសុំអភ័យមិនចេះស្ដីអូនប្រណីមិនខឹងចោលមិនដែលចេញនំចិនត្រូវស្វិតក្រៀមក្រោកុំសន្មត់ឲ្យស្នេហ៍បញ្ចប់ទាំង ស្ដីចត់បងដេញដេញមិនតមាត់អើយជំនាញដើរចេញក៏បងមិនខឹងខាត់ឬសន្មត់ឲ្យស្នេហ៍ពេញចប់ទាំងអាឡៃសូមយកស្នេហ៍ពីជាតិមុនលៀងគំនុំក្នុងជាតិនេះចិត្តមានអ្នកលៀងបាបឲ្យជ្រះផ្សះផ្សាសាងស្នេហ៍ជាតិថ្មីសូមយកស្នេហ៍ពីជាតិមុនដាក់នាំអូនឲ្យយល់នៃសូមលោកកៃបង្ហាញពី ស្រីនឹងបងឆ្លងឆ្លងកំខាយកចិត្តស្នេហ៍ពីជាតិមុនតាមពពអង្គក្នុងជាតិនេះខំដេកខ្លះរងងាប់លៀងកោឲ្យហួរទៅចង់ជុំសោកាបេះដូងអូនមកសំថាយក្នុងក្លិនស្នេហ៍ដល់ក្លិនកាជាតិណាណាក៏សូមប្រាថ្នារក្សាទុំចិត្តស្មោះ ចិត្តមានអ្នកលៀងបាបឲ្យជ្រះសោកសាសាស្នេហ៍ជាថ្មីសូមយកស្នេហ៍ពីជាតិមុនណាស់លោកអូនឲ្យយល់ណៃសូមលោកតែបង្ហាញពីថៃឲ្យស្រីនឹងបងឆ្លងឆ្លងទឹកខាយកចិត្តស្នេហ៍ពីជាតិមុន តាមពពអូនក្នុងជាតិនេះខំដេចខ្លះរំងាប់លៀងទៅឲ្យហួរទៅចំជុំសោកា ចិត្តស្មោះពេលស្នេហ៍លូសូព្រៀបរូបអូនដូចជាស្រទាប់កាបងជាភូមិរាស្រងក្លិនកលយានចិត្តបេះដូងបងនេះមិនដែលចង់ព្រាត់ប្រានមិននឹកស្មានកម្មជាបាតឲ្យប្រះព្រួតហើយផងមួយដែលបងសងអភ័យមិនចេះស្ដីអូនប្រណី ស្វិតក្រៀមក្រកុំសន្មត់ឲ្យស្នេហ៍បញ្ចប់ទាំងអាល័យ ចូលតបកាបងជាភូមិរាស្រងក្លិនកល្យានចិត្តបេះដូងបងនេះមិនដែលចង់ព្រាត់ប្រានមិននឹកស្មានកម្មព្យាបាទឲ្យប្រាស់ព្រួតហេតុផលមួយដែលបងសូមអរគុណទូអូនជាស្ដីចត់បងតែដឹងមិនតមាត់មួយជំហានដើរចេញក៏បងមិនខឹងខាត់ឬសន្មត់ឲ្យស្នេហ៍ ចប់ទាំងអាឡ័យសូមយកស្នេហ៍ពីជាតិមុនលៀងគំនុំក្នុងជាតិនេះចិត្តមានអ្នកលៀងបាបឲ្យជ្រះផ្សះផ្សាសាងស្នេហ៍ជាតិថ្មីសូមយកស្នេហ៍ពីជាតិមុនដាក់ក្រមអូនឲ្យយល់នេះសូមលោកកៃបងហាត់ពីកៃឲ្យស្រីនឹងបងឆ្លងឆ្លងក្នុង យកសាសនាស្នេហ៍ជាថ្មីសូមយកស្នេហ៍ពីជាតិមុនណាក់នោមអូនឲ្យយល់នៃសូមលោកដៃបង្ហាញពីខៃឲ្យស្រីនឹងបងឆ្លងឆ្លងទុក្ខយកចិត្តស្នេហ៍ពីជាតិមុនតាមពណ៌អូនក្នុងជាតិនេះខំដេកខ្លះរឹងងាប់នឹងទៅឲ្យខ្លួនទៅចង់ជុំសោកាតែដងអូនបង ក្នុងក្លឹបសាដែលក្លិនកាជាតិណាណាក៏សូមប្រាថ្នារក្សា